ហ្នឹងហើយថ្ងៃនេះយើងមកនិយាយតាក់ទងទៅនឹងបញ្ហាជាក់តិចដោយសារខ្ញុំឃើញ GM គាត់ធ្វើការ update ថ្មីនៅ version ដែលគាត់ក្រុងចេញនៅ VIP ណានឹងដូចជា event ដែល CME តាមពិតអឺបើអ្វីដែលយើងក៏លេចមើលឃើញតាក់ទងទៅនឹងបញ្ហា GM ណាអឺគ្នាយើងក៏ដឹងដែរគឺ GM មិនមានដំណោះស្រាយតាក់ទងទៅនឹងអ្នកដែលគាត់ attack server ទេហ្នឹងហើយគេ attack រហូត ដល់ថ្នាក់គេខ្ជិលថាច់ណាបានគាត់ចាប់ដើមចេញនៅ event ថ្មីដើម្បីឲ្យគ្នាយើងលេងប៉ុន្តែដំណោះស្រាយ zero តែម្ដងគឺអត់មានដំណោះស្រាយគ្នាយើងទេទន្ទឹមនឹងគ្មានដំណោះស្រាយក៏គាត់អត់មានអ្វីថ្មីប្លែកដើម្បីធ្វើការលើកទឹកចិត្តដល់ player ដែលលេងចេញដែរហើយខ្ញុំក៏ជឿថាមួយរយៈនេះ JX មិនជាចំណេញទេដោយសារគ្នាយើងមួយចំនួនធំគឺគាត់លេងតែជាផតហើយគាត់លេងតាមលក្ខណៈធម្មតាហ្នឹងហើយហើយតាមពិត ការលើកទឹកចិត្តទៅដល់ player มันប្រកាសថាមានអ្វីផ្លាយថ្មីទេសូម្បីតែការមិចនគរហើយនគរជាយើងឲ្យចេញចិត្ត20នគរជាងអីមិនមានការមិចនគរទេហ្នឹងហើយអ្វីដែលយើងអាចធ្វើបានគឺស្នើ GM ក៏ធ្វើការមិចនគរដែរនឹងឯនគរចាស់ចាស់ដូចជា Verlot នគរលងវែងនគររាជនគរអឺខុនលុនអីហ្នឹង ធ្វើការមិនវាចូលមកអង្គរនឹងឲ្យបរមអង្គរមកអង្គរមកដើម្បីឲ្យ player គាត់មានទឹកចិត្តក្នុងការលេងអញ្ចឹងណាហ្នឹងហើយនេះតើតោងនឹង GL ហើយចំពោះអ្នកដែលគាត់ attach server រហូតដល់ពេលនេះយើងក៏មិនដឹងថាពីណាអ្នក attach server ដែរប៉ុន្តែខ្ញុំសូមលើកបញ្ហាបន្តិចអ្នកតោងទៅនឹងអ្នកទាំងអស់គ្នាចោទថាអូខេអ្នករកស៊ីមួយនេះមួយនោះគាត់ធ្វើការ attach server ឬគាត់ធ្វើការ go server ឬគាត់ដាក់តូចណាតាមពិតអឺ ខ្ញុំមិននិយាយផ្ដោតទៅលើ player ឬក៏អ្នក OC ទេប៉ុន្តែអ្នកដែលគាត់ go server អ្នកអស់គាត់គិតថាចេះបើអ្នកទាំងអស់នេះជាអ្នក OC បើអ្នកទាំងអស់នេះ go server ឬក៏ attack server ឬក៏ដាក់ auto ច្រើនពេកវាធ្វើឲ្យបាត់បង់ player ក្នុងការលេងហ្នឹងហើយហើយបើសិនជាករណីបាត់បង់ player នៅក្នុងការលេងហើយសួរតើអ្នកទាំងអស់គ្នាយកអា item ដែលអ្នកទាំងអស់គ្នា farm បានពីការ auto ហ្នឹងណាហ្នឹងហើយ អ្នកទាំងអស់នេះយកលក់ឲ្យពីណាគេបាទអ្នកទាំងអស់នេះអស់ player លេងហ្នឹងមែនទេហើយអ្នកទាំងអស់នេះគោនេះទៅវិញទៅមកគោសອບនេះគោសອບនោះចង់បញ្ចប់ player គាត់ថាអូខេ server សត្តាអឺ cheat អញ្ចឹងហើយគាត់លេងមិនគាត់នឹង run ហើយនៅពេលដែលគាត់បានបាត់បង់ player លេងបាត់បង់ player លេងតើអ្នកទាំងអស់នេះរកចំណូលតាមណាព្រោះខ្ញុំជឿថាអ្នកដែលគាត់រកស៊ីជាច្រើនសារតែគាត់អ្នករកចំណូលទេអញ្ចឹងព្យាយាម farm អ្វី តាមដែលអាចធ្វើតរួចកុំព្យាយាមគោទៅលើ player ហ្នឹងហើយបើសិនជាអាចមិនគួរឆ្លោះនេះជាមួយនឹង player ទេ player ចង់ធ្វើអីធ្វើទៅយើងអូតូក៏អូតូទៅហ្នឹងហើយប៉ុន្តែកុំលក្ខណៈចាញ់ខ្លាំងពេកស្ងំស្ងំស្ងាត់ស្ងាត់ទៅហ្នឹងហើយហើយបានឯធីមយល់ឲ្យ player ថាហ្នឹងជាអ្វីដែលយើងអ្នករោហើយមែនទេហ្នឹងហើយកុំតែមានបញ្ហាជាមួយនឹង player ព្រោះអ្នកទាំងអស់គ្នាធ្លាប់រៀនអ្នកទាំងអស់គ្នាដឹងហើយ បើយើងប្រើទស្សនវិស័យពីមុនណាគេថាអតិជនជាស្ដេចតែពេលបច្ចុប្បន្នយើងមិនអាចយកទស្សនវិស័យនោះមកប្រើប៉ុន្តែយើងក៏មិនយកអតិជនជាអាចដែរមែនទេហ្នឹងហើយនៅតែជាស្ដេចឬក៏ត្រឹម medium high ឬក៏ fair ហ្នឹងហើយវាអាចចូលលក្ខណៈណាមួយដែលយើងចាត់ទុកវាណាប៉ុន្តែបើពីខ្ញុំវិញអ្វីក៏ខ្ញុំក៏នៅតែដល់ player ដែរអឺខ្ញុំមិនប្រកែកទេថាខ្ញុំតែងតែមានអីគេដូចជា TV Auto ខ្ញុំ share ដល់1000ដែលខ្ញុំ share ហ្នឹងគឺវាមានប៉ុន្តែអាហ្នឹងវាអត់អាចថាយើងកោ100%ទេអឺអ្នកដែលគាត់មានធូនហ្នឹងគឺគាត់ប្រកាសប្រើដៃយកទៅលេងនិងអាចដាក់ចោលទេប្រើដៃយកទៅលេងអញ្ចឹងចង់ចង់ជួយអ្នកនរនេះបានត្រឹមតែ20ឬ10%ទេតែខ្ញុំដឹងថាមានធូនអីខ្លះតាក់ទងទៅនឹងជែកណានឹងដោយសាររយៈនេះគឺសាហាវហើយបើសួរខ្ញុំថាអ្នកខ្លះក៏ឆាតមកសួរខ្ញុំអូខេមានកម្មវិធីស្ថាបនិកថៃសើហើយអូខេមានកម្មវិធីស្ថាបនិក តាក់ជើងឯងខ្ញុំតែតែប្រាប់ពួកគាត់ថាពួកអាកម្មវិធីគោគេខ្ញុំអត់មានទេអូខេអូតូ login នេះខ្ញុំអត់មានខ្ញុំក៏ជាអាម៉ាត់ទេបើសិនជាអ្នកបងនេះហ្វានមិនមុំខ្ញុំមានប៉ុន្តែបើអ្នកបងនេះយកគោគេណាឬក៏ប្រើកម្មវិធីនឹងអត់មិនមកគេលេងកើតទេគឺខ្ញុំមិនដែរមានទេហើយខ្ញុំក៏មិនដែរមានអារម្មណ៍ថាអូខេខ្ញុំចង់រកកម្មវិធីនឹងដើម្បីមកសូត្រក្នុងឆានែល YouTube ខ្ញុំដែរគឺខ្ញុំ ដែរមានអារម្មណ៍គិតបែបហ្នឹងហ្នឹងហើយព្រោះតែពេលនឹងខ្ញុំខ្ញុំហ្វាមដែរតែខ្ញុំហ្វាមលក្ខណៈតូចតាចខ្ញុំមិនហ្វាមដូចគេធំធំទេហ្នឹងហើយ tool ខ្ញុំមាន tool តូចតាចខ្ញុំអត់មាន tool ដូចគេធំធំទេអា tool ធំធំដូច tool តាក់ជើងតាក់អីតាក់សัตว์អីពេញត្រង់តាមប៉ុណ្ណាអាហ្នឹងសា tool ទេហ្នឹងហើយតែបើតាមដឹងមានអ្នកខ្លះក៏ថាថាតាមពិតអាចូលមកមកចូលអីនោះសាមាន tool ដែរគេមាន tool ចូលតែបើអ្នកខ្លះគេប្រើ technique តែរឿងប្រើ technique នេះជួនកាលចូលជួនកាលអត់ចូលទេ តែបើប្រើធួនលោតចូលលោតចូលហ្មងអានេះបើថាខ្ញុំដឹងអ្វីដែលគេប្រាប់ខ្ញុំណាប៉ុន្តែខ្ញុំគិតថាវាមិនជាបញ្ហាណាទេបញ្ហាពេលបច្ចុប្បន្នរឿងធំមានតែ3រឿងហើយរឿងទី1 GM ធ្វើការលើកទឹកចិត្តមកលើ player មកណារឿងទី2គឺអ្នក attack server ធាក់អសិនលើអ្នក attack server មកហើយរឿងទី3អ្វីដែលសំខាន់ជាងគេអឺក្នុងក្រុមហ្នឹងហើយធ្វើមិនកម្រឲ្យ error ទៅបានហើយបើនឹងតែ player មានទឹកចិត្តលេងហ្នឹង ហើយអ្វីដែលខ្ញុំសង្កេតឃើញមួយរយៈនេះណាអ្នកទាំងអស់គ្នាមានចំណាំមើលនគរសន្តិភាព attach server នគររាជទៅម្ដងម្កាលលងវេកមិនជាបញ្ហាទេដោយសារអត់មានអ្នកលេងប៉ុន្តែនគរដែលមានអ្នកលេងគឺ10 10នាក់ដែលហេរ៉ូខ្ញុំកំពុងតែរត់ណាដល់10ណាអត់ដែលមានអ្នកណាមក attach server ដល់10ទេខ្ញុំមិនដឹងថាមូលហេតុអីទេហ្នឹងហើយឬមួយក៏នៅនគរនេះមានអ្នកដែលគាត់ attach server គាត់នៅលេងអត់ដឹង ឬមួយនៅនគរនេះមាន GM នៅលេងនៅនឹងឬមួយនគរនេះនៅមានណាត់ធំធំដែលគាត់ទិញតួ hero នៅនឹងអញ្ចឹងអាចអ្នកទាំងអស់គ្នាណាគាត់មានមុខមានបត់ក្នុងប្រភេទ game chain ហ្នឹងឬមួយគាត់អាចស្គាល់អ្នកកាត់គោគាត់ហ៊ានមកគោនៅហ្នឹងឯងអញ្ចឹងអាចទេព្រោះអ្នកទាំងអស់គ្នាដឹងហើយនេះពួកអាប្រអប់លក់នៅដុំហ្នឹងណាទិញមិនចំទិញមិនចេះអស់ដែរអាប្រអប់999ឯងគេលក់តែយើងបើកតែបានរ៉េបអត់ឃើញអ្នកអង្គុយលក់ហ្នឹង ប្រអប់នឹងទិញមិនក៏ចេះអស់ដែរហើយណាត់ក៏សម្បូរដែរហ្នឹងហើយដល់ដូច5 6ឡានគឺអត់គឺសម្បូរមែនទេហើយ item មកនេះអាប្រអប់នឹងខ្ញុំនឹងគេ copy មកនេះរហូតដល់ពេលបច្ចុប្បន្នដល់ប្រាកាវាអត់មានថ្ងៃ expire ហ្នឹងហើយហើយយើងមើល server នៅដងដែលមានអ្នកកោអត់មានទេវាដាក់តាក់ជើងមានណាតែបើកោអត់ថា server របស់ចូលលេងរបស់ចូលលេងការគឺអត់មានទេនៅកោចាស់ចាស់គេអាចថា server គ្រប់នៅកោតែនៅកោដងគឺអត់ថា server ទេ បែបនេះខ្ញុំអត់ទាន់ដឹងថាវាមូលហេតុអីទេហើយអ្នកនរគ្នាដែលមានកំណត់ផ្សេងពីខ្ញុំតាក់ទងទៅនឹងបញ្ហាចិត្តនេះចង់ឲ្យ GM ធ្វើការបែបអាចធ្វើការ recommend បែបខាងក្រោមវីដេអូហើយខ្ញុំនឹងព្យាយាមធ្វើវីដេអូចេញថ្មីថ្មីដើម្បីធ្វើការ recommend ទៅកាន់ GM ហើយគាត់អាចបានមើលឬគាត់អាចធ្វើការបែបថ្ងៃណាមួយដើម្បីឲ្យ player យើងត្រឡប់មកលេងជិតរបស់គ្នាណានឹងហើយអូខេអរគុណ